សួស្តីបងបងទាំងអស់គ្នាថ្ងៃនេះយើងមកជួបគ្នាម្ដងទៀតហើយថ្ងៃនេះខ្ញុំមកស្លម្ជូរព្រៃសាច់ទា ចាសាបន្លែយើងមានម្រះប្រៅយើងមានរំដេងអឺខ្ទឹមក្រហមស្លឹកក្រូចសើចគល់ស្លឹកគ្រៃខ្ទឹមសត្រប់ម្នាស់ហើយមានអំជូរ អំពិលទុំហើយនឹងប្រហុកហើយនេះសាច់ទាខ្ញុំ ធ្វើប្រហែលជាកន្លះគីឡូជាងហើយនេះខ្ទិះដូងហ្នឹងហើយអញ្ចឹងនេះទៀតយើងមកធ្វើទាំងអស់គ្នានេះអរគុណច្រើនតែអដំបងយើងដាក់ខ្លាញ់ហើយយើងដាក់អំពិលទុំទុំក្រហមទុំសកូនស្លឹកគ្រៃយើងដេញសិន ចាអញ្ចឹងគ្រឿងក្រៅទាំងអស់វាដាក់ចូលមានស្លឹកក្រូចសើចគល់ស្លឹកគ្រៃខ្ទឹមសខ្ទឹមក្រហមរំដេងវាដាក់លីងវាឲ្យឈ្ងុយចឹងអឺយើងអត់បានលីងប្រហុកទេបើស្អីយើងដាក់ប្រហុកលីងមុនវាធ្វើឲ្យខ្លោចខ្លាំងអញ្ចឹងយើងលីងអានេះឲ្យវាក្រៀមតិចសិនចាំយើងដាក់លីងប្រហុកតាមក្រោយចាអឺយើងលីងឲ្យវាក្រៀមតិចចឹងណា អញ្ចឹងចាំយើងដាក់ប្រហុកចូលបងបងបងអាកុលគ្រប់ໄខខ្លួនទាំងអស់នោះគុំក៏បានដែរគឺកុំបាក់ក៏បានដែរកុំបាក់ពេកអញ្ចឹងយើងដាក់ប្រហុកមកដាក់លីងប្រហុកមកឈ្ងុយចាំដាក់សាច់ទាចូលប្រហុកហើយនឹងគ្រឿងបានឈ្ងុយហើយអ៊ីមព្រៀមទៀតហើយអញ្ចឹងយើងដាក់សាច់ទាចូលអស់សម្រាប់សាច់ទានេះយើងដាក់យើង ច្បាស់ដាក់គ្រឿងបើសិនជាបងបងគាត់ដាក់គ្រឿងដាក់តាមដែរតិចទៅបានប្រហែលដល់ដល់យើងអអបាច់ដាក់ព្រោះយើងកូរវាអញ្ចឹងយើងរងាស់សាច់ទឹកទានឹងចេញអស់ស្អាតអញ្ចឹងចឹងយើងដាក់គ្រឿងហើយដាក់អរងាស់យកមកនេះរបស់សាច់ទាយើងគឺបានអញ្ចឹងហើយអញ្ចឹងយើងគ្របវាទឹករងាស់វាចោលសិនហើយអស់ជាតិទឹកសាច់ទាដែលឆ្អាតមកអស់សិនចាំយើងដាក់គ្រឿងឥឡូវទឹកទាយើងបានរីងហើយនេះ អញ្ចឹងយើងដាក់បងបងបងអញ្ចឹងយើងដាក់ស្រីចងតាមទីទៅបងដាក់ចូលទៅហើយយើងដាក់អំបិលបើចន្លោះស្លាប់ទីទៅហើយទីទៅខាងខាងនេះខាងនេះអឺបោះចូលមកស្លាប់ទីបានទីនេះ បន្តិចដាក់ទឹកសាក្រពេលកោវាឲ្យកោវាសិនទៅចឹងអត់ទៅយើងដាក់គ្រឿងហើយយើងដាក់ចាក់ទឹកសចូលធម្មតាទឹកសយើងធម្មតាអឺយើងចាក់ដើម្បីរំងាស់វាឲ្យផុយសិនពេលដែលទឹកនឹងរីងអស់ហើយអឺចាំយើងចាក់ខ្ទិះដូងចាក់ទឹកដូងប៉ុន្តែអឺ យើងកុំងាស់ទឹកទីដូងសាទឹកទីដូងពេលងាស់យូរវាឡើងជាប្រេងចង់ធ្វើឲ្យម្ហូបយើងទៅល្អអញ្ចឹងយើងដាក់ប៉ុណ្ណឹងទៅហើយយើងយើងរងាស់វាសិនឲ្យរីងទឹកហ្នឹងចាបងបងនេះស្លតឲ្យយើងរងាស់ទឹកសាបណាឥឡូវវារីងទឹកអស់ហើយអញ្ចឹងយើងចាក់ទីដូងចូល បងបើបងចង់ដាក់ទឹកខ្ទិះដូងក៏បានប៉ុន្តែនេះខ្ញុំដាក់ខ្ទិះដូងខ្លះហើយនឹងទឹកសាបលាយខ្លះតិចទៀតឲ្យសាបដាក់ខ្ទិះដូងទាំងអស់ពេកធ្វើឲ្យស្អាតទៅមានរាងត្រលាន់ណាចុះយើងចាក់ទឹកសាបចូលបន្តិចទៅយើងមើលតាមលំមដែរចាប៉ុណ្ណាគឺលំមហើយទាំងបន្លែទាំងអីទៀតចឹងយើងដាក់រងាស់វាប្រហែលជា5ឬក៏10នាទីទៀតទៅ ថាឥឡូវសម្លយើងបានពុះហើយបងបងអញ្ចឹងឥឡូវយើងដាក់ម្នាស់ដាក់ម្នាស់ចូលអាលាកដៃអឺសម្រាប់គ្រាប់ចាំយើងដាក់ក្រោយគេព្រោះឯងធ្លាប់វាឆាប់រលួយអញ្ចឹងយើងដាក់ម្នាស់ ដាក់វាប្រហែលជា2នាទីអីទៅចាំយើងដាក់ធំហើយយើងដាក់ដាក់ប្រយើងដាក់ចុះមកយើងយើងខកវាសិនប្រហែលជា2នាទីអំនេះម្ដងយើងបាននេះហើយអូអានេះយើងដាក់ធប់ចូល យើងរំងាស់ឲ្យជាមួយនាទីទៀតទៅហើយពេលហើយយើងចាក់ខ្ទិះដើមចូលហើយបិទភ្លើងជាការស្រេចអូខេបងបងនេះសឡយើងរំងាស់ត្រប់បាន1នាទីហើយអញ្ចឹងនេះគឺជាអំបិលទុំខ្ញុំដាក់អំបិលហើយខ្ញុំដាក់ទឹកសឡជ្រុំព្រោះយើងដូចអញ្ចឹងវាអត់ជូរយើងតាមនេះដាក់ទឹកជូរទឹកជូរយើង បន្ទាប់មកយើងដាក់ទឹកម្ជូរហើយហើយនេះយើងដាក់ខ្ទិះដើមដាក់ទឹកបន្តិចទៅបានទេអឺហើយយើងនឹងងាស់វាគឺហើយហើយដាក់ម្រះព្រៅជាស្រេចមកយើងដាក់ម្រះព្រៅចុះស្លយើងរួចជាស្រេចស្លម្ជូរព្រៃសាច់ទាចាបងបងនេះមហោម្ជូរព្រៃសាច់ទារបស់យើងបានរួចរាល់ហើយមិនដែរបងបងគួរចង់ញ៉ាំអត់ចា ចាអរគុណច្រើនបងបងដែលបានជួយ